ចង់មានពេលវេលានៅជាមួយនឹងបងទោះបីជាអូនដឹងថា អូនមិនអាចរស់នៅជាមួយបងបានយូរប៉ុណ្ណាទៀតតែអូនចង់ឲ្យបំណងចុងក្រោយរបស់អូនមួយនេះខ្លះជាការពិតបងមិនដឹងទេ ថាអូនត្រូវការអីពីបង តែអូនក៏មិនចង់ឲ្យបងមកឈឺចាប់ដោយសារដឹងរឿងអូនដែរទោះយ៉ាងណាក៏អូនត្រូវតែញញឹមញញឹមដើម្បីបង ទោះបីជាពេលនេះពួកយើងកំពុងតែមានបញ្ហាជាមួយគ្នា តែអូនត្រូវចាញ់ញញឹមរហូតញញឹមរហូតតតែអូនលែងឃើញពិភពលោកមួយនេះ Fuck. ថ្ងៃនោះអូននឹងរៀបចំជាពិសេសសម្រាប់បងនឹងអូនហើយអូននឹងធ្វើឲ្យបងភ្ញាក់ផ្អើលក្នុងថ្ងៃយប់ឆ្លងឆ្នាំគឺអូនចង់នៅក្បែរបង ព្រោះពួកយើងមិនសូវជាមានពេលនៅក្បែរគ្នាប្រហែលនោះទេក្នុងថ្ងៃឆ្លងឆ្នាំនោះគឺអូនចង់នៅក្បែរបងហើយកាន់ដៃបងឲ្យជាប់បានឆ្លងឆ្នាំជាមួយមនុស្សដែលយើងស្រឡាញ់មិនដឹងជាសុបាយប៉ុណ្ណាទេនេះនេះ នៅសល់តែជាងកន្លះខែទៀតទេនឹងដល់ហើយបនឲ្យដល់ថ្ងៃនោះឆាប់ឆាប់ដល់ហើយនេះរំភើបណាស់គ្រាន់តែគិតសោះតាគួរតែធ្វើខ្លួនយ៉ាងម៉េចទៅណោះក្នុងថ្ងៃឆ្លងឆ្នាំ ស្លៀកពាក់ឲ្យស្អាតផាត់មុខធ្វើសក់តែបងមិនចូលចិត្តស្អាតពេកទេបើអញ្ចឹងសាមញ្ញសាមញ្ញក៏បានដែរសម្រាប់ថាអូននឹងស្លៀកសម្លៀកបំពាក់ដែលទិញកាលពីម្សិលមិញ ព្រោះមើលទៅមិនឆើតឆាយពេកហើយក៏មិនសាមញ្ញពេកដែរ មកដល់ហើយអីអូនចាំបងញ៉ាំបាយជុំគ្នាណាហេតុអីក៏ថ្ងៃនេះយកម៉ែបងថ្មនេះឲ្យបងរកឯកសារថែមទៀតហ៎នេះការងារបងមិនតន់ចប់ទៀតហ៎ការងារបងមិនតន់ចប់ទេយប់នេះប្រហែលជាបងត្រូវធ្វើការរហូតដល់យប់ជ្រៅបានត្រឡប់មកវិញ អូនចង់និយាយជាមួយបងពីរឿងថ្ងៃឆ្លងឆ្នាំតើពួកយើងគួរទៅទៅកន្លែងណាល្អទៅអូនណាកុំអាគិតរឿងនេះអីវាមិនទាន់ដល់ពេលទេនៅសល់ពេលយូរទៀតណាហើយមួយរយៈនេះបងរវល់ការងារបងណា បងមិនបានគិតរឿងហ្នឹងទេបងអញ្ចឹងទុកឲ្យអូនជាអ្នកគិតក៏បានដែរថាពួកយើងគួរតែទៅ Sky Bar ឬក៏ Pub Street ល្អជាងបងមិនដឹងថា បានទៅជាមួយអូនឬក៏អូននោះទេហេតុអីទៅបងអូនណា យើងធ្វើកម្មវិធីនៅផ្ទះធម្មតាធម្មតាទៅបានហើយបងមើលតើអូនដូចជាធ្វើខ្លួនខ្លាំងជាងគេទៀតណាហាកុំគិតច្រើនពេករឿងដែលសំខាន់គឺអូនត្រូវសំលុយព្រោះថាទីទីពួកយើងតែមានកូនហើយចឹងអាការសុបាយពេលណាក៏បានដែរតែអូនគ្រាន់តែចង់នៅក្បែរបងណាមួយពួកយើងរៀបការជាមួយគ្នា2ឆ្នាំហើយមិនដែលមានពេលបែបនេះទេណាហើយអូនឃើញបងហត់នឹងការងារអូនគ្រាន់តែចង់ឲ្យបងសម្រាកដើម្បីពួកយើងបាននៅក្បែរគ្នាប៉ុណ្ណឹងឯង រឿងពេលវេលាមានច្រើនទៀតតែសំខាន់ពេលនេះបងត្រូវទៅប្រជុំសិនហើយចាំហើយចាំនិយាយនេះទៀតណាតែអូនអូនណាបងមើលតើអូនដូចជាគិតរឿងនេះខ្លាំងណាស់ណាអូនឯងគួរតែគិតរឿងឲ្យផ្សេងទៅកុំគិតដល់រឿងឆ្លងឆ្នាំមកពេកពេលសុវ័យសម្រាប់ពួកយើងវាមិនតន់ដល់ពេលទេពេលណាក៏បានដែរតែអ្វីដែលសំខាន់យើងត្រូវហៅមានអ្វីអ្វីគ្រប់យ៉ាងសិនចាំសុវ័យតាមក្រោយក៏វាហូរពេលដែរ ខានមែនគ្មានតែអាគេរវល់ការងាររបស់គេទេងាកខមកងាកខមកសួរច្រើនទៅច្រើនគិតតែពីអារម្មណ៍ខ្លួនឯងធ្វើខ្លួនមើលក្មេងការងាររបស់រៀងខ្លួនសោះហ្នឹងនេះអូនរំខានបងពេកជាដើមមិនអីទេចាំពេលបងទំនេរចាំនិយាយគ្នាក៏បានដែរ ឲ្យអូនសុំទោសណាព្រោះតែអូនចង់មានពេលវេលា នៅជាមួយបង ហើយញញឹមជាមួយគ្នាឲ្យបានច្រើនជាងនេះឃើញឯងនេះញញឹមមិនដាច់ពីមាត់សោះហេតុតែគេមានគូមានអ្នកយកចិត្តណោះមានណាធម្មតាហ្នឹងឲ្យដឹងបែបនេះយ៉ាងម៉េចមិនចាំបាច់ប្រាប់ក៏ដឹងដែរ ស្ដាប់ទៅក៏មានក្តីសុខដែរណមិនដឹងដែរគឺទម្លាប់បែបនេះហើយព្រោះនៅគ្មានអ្នកណាដែលចង់បានអីក្រៅពីសុភមង្គលនោះទេឃើញមានតឹងមុខស្នាមញញឹមបែបនេះណាមិនបាច់ប្រាប់ក៏ដឹងដែរគេអើយគេរស់នៅមានសុភមង្គលហើយគ្នាណាក៏មិនដែលឃើញឯងមកប្រាប់គ្នាថាឯងមានរឿងអីបន្តិចសោះជីវិតប្តីប្រពន្ធណាមិនចង់សុំអីច្រើនទេសុំត្រឹមតែប្រហែលឯងទៅបានហើយ មានស្នាមញញឹមរាល់ថ្ងៃត្រាបៀកម្ពុជារូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យដូចក្រូ ជួយដល់ការអភិវឌ្ឍពេញលេញរបស់កូនអ្នកដាស់ស្មារតីនិងអារម្មណ៍ឲ្យភ្លឺស្វាងពេលព្រឹកជាមួយ Nescafe មានសុខភាពល្អបណ្ដាលឲ្យមានលក្ខណៈពិសេស7យ៉ាងដូចម៉េចសុភគលគិតថ្មីតសោពេកទេដឹងនេះគ្នាគ្មានអីដែលត្រូវមកឈឺចាប់នោះព្រោះថាខ្លួនឯងដឹងច្បាស់ថាខ្លួនឯងត្រូវការអីម្យ៉ាងទៀតគ្នានឹងបងណារិនរស់នៅគឺគ្មានបញ្ហាអីនោះទេក៏ព្រោះតែស្នាមញញឹមនេះហើយជីវិតប្តីប្រពន្ធពីរនាក់ រស់នៅជាមួយគ្នាមិនមែនពេលដែលឃើញមុខគ្នាត្រូវតែធ្វើមុខស្មារដាក់គ្នារហូតនោះទេគឺត្រូវតែមានពេលវេលានៅជាមួយ គ្នា បានច្រើនញញឹមឲ្យបានច្រើនពេលនោះជីវិតយើងគឺដើរទៅតាមទង្វើរបស់យើងដូចគ្នាគ្រប់យ៉ាង គឺស្ថិតនៅលើខ្លួនយើងតែម្នាក់ប៉ុណ្ណោះចង់បានបែបណាយើងជាអ្នកជ្រើសរើសដោយខ្លួនឯងមិនថាការសប្បាយឬក៏ការຕົកនោះទេចង់តាឃើញមានទឹកមុខស្នាមញញឹមនៅលើផ្ទៃមុខបែបនេះ បញ្ជាក់ថាស្រឡាញ់គ្នាខ្លាំងហើយណោះបងញ៉ាំអីសិនទៅណាចាំតែធ្វើការបងតែញ៉ាំនៅកន្លែងធ្វើការងារនោះក៏បានដែរអូនព្រោះតែញ៉ាំនៅទីនោះបងអាចពិភាក្សាការងារជាមួយអ្នកធ្វើការងារជាមួយគ្នាបានអមមួយរយៈនេះបងដូចជារវល់ការងារណា បងចង់ការងាររបស់បងនេះលលូនទៅមុខរាល់ថ្ងៃអូនញ៉ាំតែម្នាក់ឯងរហូតកុំដកអូនម្ដងមិនបានទេអីញ៉ាំរួចចង់ធ្វើការទាំងអស់គ្នាក៏បានដែរណានេះអូនផាត់មុខហើយឥឡូវហីតែបងហើយអីថ្ងៃនេះបងមានការណាត់ជាមួយអ្នកធ្វើការងារជាមួយគ្នាផងបងតែយឺតមិនបានទេអូនផាត់មុខតែផ្លែទេបងតិចទៀតហើយហើយណាអូននេះឯងផាត់មុខទៅធ្វើការឬក៏ផាត់មុខទៅចូលរួមកម្មវិធីនេះបងមិនដឹងនិយាយយ៉ាងម៉េចទេនេះមួយរយៈនេះ បងឃើញអញផាត់បងយូរយូរពេកហើយសំបីបងក៏បងធុញដែរថ្ងៃនេះបងមានការណាត់បងមិនចង់ទៅយឺតទេឲ្យអូនសុំទោសណាបងតាំងតិចទៀតរួចហើយណែអូននេះឲ្យចាំយ៉ាងម៉េចទៀតហ៎នេះច្រើនម៉ោងណាហើយតាមផ្លូវស្ទះទៀតតំំត្រោពេលណាទៅបងតំនហើយអូនរកអីជិះទៅតាមក្រោយទៅ ញ៉ាំផ្លែឈើសិនទៅណានេះយប់ហើយនៅមិនតាន់រួចចិត្តអីមួយរយៈនេះអូនឃើញបងនៅជារវល់ដល់ហើយគ្មានពេលសម្រាកសោះសំបីតែមកដល់ផ្ទះទុកគេនឹងបន្តិចទៀតបងញ៉ាំហើយបងអេនេះជិតដល់ថ្ងៃឆ្លងឆ្នាំហើយណាអូនសង្ឃឹមថាពួកយើងនឹងបានមើលកំជ្រួយជាមួយគ្នា ព្រោះពួកយើងកម្រនឹងមានឱកាសបែបនេះណាបងគិតមើលតើពួកយើងគួរទៅទៅណាល្អទៅណោះរឿងនេះយើងបាននិយាយគ្នារួចហើយប៉ុន្តែបងអត់ទាន់ប្រាប់អូនទេណាការងារបងមិនទាន់ហើយបងគ្មានអារម្មណ៍ចង់ដើរលេងទេទោះបីជាទៅក៏បងមិនសប្បាយចិត្តដែរយកចិត្តទុកដាក់នឹងខ្លួនឯងខ្លះទៅជីវិតមានន័យ អូនឃើញបងហត់នឹងការងារគួរតែយកពេលរំហាយខ្លួនឯងខ្លះទៅណាបងខំរាល់ថ្ងៃនេះគឺដើម្បីគ្រួសាររបស់យើងតែថ្ងៃមុខបងមិនចង់ឲ្យពួកយើងទាំងពីរនាក់រស់នៅតែប៉ុណ្្នឹងនោះទេតិចទៀតពួកយើងត្រូវមានកូន ហើយយើងត្រូវមានទំនួលខុសត្រូវច្រើនជាងនេះទៅទៀតបងធ្វើអញ្ចឹងមិនដាក់សម្ពាធលើខ្លួនឯងពេកទេដឹងអី អូនឃើញបងរាល់ថ្ងៃនេះចំណាយពេលទៅលើការងារច្រើនណាស់រាល់ពេលមើលថែខ្លួនឯងមិនបានសោះអាយ៉ាទុកនឹងឯងមិនអីទេចាំអូនអ្នកប្រមូលបងធ្វើការបងចុះណាចាំប្រយ័ត្នដែរផងមិនអីទេ អូនអត់បានទៅធ្វើការទេណាចុះបងទៅធ្វើការអូល្ងាចហ្នឹងប្រហែលយំទេបងបងត្រឡប់មកវិញយ៉ាងណាកំដៅយូរពេកណាបងហើយញ៉ាំបាយទៀងពេលផងប្រឹងធ្វើការក៏ត្រូវគិតពីសុខភាពខ្លួនឯងដែរចាំពេលអូនជាអូននឹងធ្វើសុបដែលបងចូលចិត្តឲ្យបងញ៉ាំណាអូខេចុះបងទៅធ្វើការអូនសម្រាប់ចុះ ទេហ្នឹងអាមួយរយៈនេះម៉ាក់ចង់ទៅលេងកូន តែឮថាកូនរវល់អញ្ចឹងហើយម៉ាក់មិនចង់ឲ្យកូនពិបាកចាំម៉ាក់កូនសុខសប្បាយទេចុះម៉ាក់វិញម៉ាក់មិនអីទេម៉ាក់បារម្ភតែកូនតែប៉ុណ្ណោះអត់អីទេម៉ាក់កូនអត់មាន បញ្ហាទេពួកកូនទាំងពីរនាក់ស្រឡាញ់គ្នាធម្មតាតា ហើយក៏គ្មានបញ្ហាដែរនេះកូនក៏ចង់ឲ្យម៉ាក់មកលេងកូនដូចគ្នាបើថ្ងៃណាម៉ាក់តំណេប្រាប់កូនមិនណាចាំកូនទៅទទួលកូនកើតអីសលេងដូចជាអត់ស្រួលខ្លួនសោះ អូអត់អីទេម៉ាក់នេះកូនមានកាតអីណាម៉ាក់កុំគិតច្រើនពេកអីណាម៉ាក់មិនដែលឮឯងនិយាយបែបនេះពីមុនមកទេចឹងហើយបានម៉ាក់ចេះតែសួរនឹងណាខ្លាចឯងនឹងកើតអីមិនល្អកូនមិនអីទេម៉ាក់កុំបារម្ភពេកអីណាម៉ាក់នេះសប្បាយចិត្តណាស់ពេលឮថាកូនមិនអីហើយចេះស្រឡាញ់ថែរក្សាគ្នាម៉ាក់មិនចង់បានអីទេ ត្រឹមតែកូននឹងមានសុភមង្គលគឺបានហើយណាចាំម៉ាក់អញ្ចឹងកូនចូលរវល់បន្តិចសិនណាម៉ាក់ ចាំបន្តិចទៀតកូននឹងខត្រឡប់ទៅរកម៉ាក់វិញមិនអីទេម៉ាក់រំខានកូនហើយ ចាំពេលទំនេរចាំម៉ាក់មកលេងជាមួយណាចាំម៉ាក់ត្រាបៀកម្ពុជារូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យដូចត្រូជួយដល់ការអភិវឌ្ឍពេញលេញរបស់កូនអ្នក ដាស់ស្មារតីនិងអារម្មណ៍ឲ្យភ្លឺស្វាងពេលព្រឹកជាមួយ Nescafe ក្រពះពោះវៀនសុខភាពល្អបណ្ដាលឲ្យមានលក្ខណៈពិសេស7យ៉ាងដូចមេឃសុភគលគិតថ្មី នពិតជាចង់មានថ្ងៃនោះខ្លាំងណាស់ទោះបងមិនពេញចិត្តតែអូនចង់មានពេលវេលានៅជាមួយនឹងបងទោះបីជាអូនដឹងថា អូនមិនអាចរស់នៅជាមួយបងបានយូរប៉ុណ្ណាទៀតតែអូនចង់ឲ្យបំណងចុងក្រោយរបស់អូនមួយនេះខ្លះជាការពិតបងមិនដឹងទេ ថាអូនត្រូវការអីពីបងតែអូនក៏មិនចង់ឲ្យបងមកឈឺចាប់ដោយសារដឹងរឿងអូនដែរទោះយ៉ាងណាក៏អូនត្រូវតែញញឹម ញញឹមដើម្បីបងទោះបីជាពេលនេះពួកយើងកំពុងតែមានបញ្ហាជាមួយគ្នាតែអូនត្រូវចាញ់ញញឹមរហូតញញឹមរហូតតតែអូនឡើងឃើញពិភពលោកមួយនេះ 懂。 សួរនាងខ្ញុំនីតានិយាយហឡូនាងនេះឈ្មោះអាម៉ានីតាត្រូវទេចាស់មែនហើយខ្ញុំខលមកពីខាងមន្ទីរពេទ្យដែលនាងបានពិគ្រោះជំងឺជាមួយខ្ញុំកាលពីថ្ងៃមុននាងនៅចាំបានទេអូចាស់ចាំបានហើយតើលោកគ្រូពេទ្យមានកាយដែរបាននាង គឺខ្ញុំពេលនេះមានរឿងមិនទាន់ចោះជ្រើសប្រាក់នាងបានដឹងមុនខ្ញុំបានធ្វើតេស្តតាមប្រាណស្ថានភាពរបស់នាង គឺនាងនៅដំណាក់កាលចុងក្រោយហើយស្ថានភាពរបស់នាង រនាងអស់ពេលហើយលោកគ្រូប៉ែតនេះនេះខ្ញុំខ្ញុំអ្នកនាងពេលនេះបើសិនជាអាចអ្នកនាងគួរតែគិតពីដំណាក់កាលស្ថានភាពរបស់អ្នកនាងឲ្យបានល្អព្រោះអ្នកនាងគ្មានពេលនឹងអាចទុកវាបានទៀតទេអ្នកនាងស្ដាប់ខ្ញុំណាអ្នកនាងអាចនៅសល់ពេលមួយយប់ទៀតទេបើសិនជាអ្នកនាងចង់ទប់ទល់ជាមួយនឹងស្ថានភាពជំងឺនៅពេលនេះត្រូវប្រយ័ត្នមកទទួលការព្យាបាលជាបន្ទាន់ខ្ញុំជួបនឹងមកអ្នកនាង ព្រោះអ្នកនាងមកតាមដានសុខភាពមិនបាន TikTok នោះទេចាចាអរគុណលោកគ្រូប៉ែត thank you ឡូលោកប្រធានណារិនថ្ងៃស្អែកនេះយើងត្រូវមានការប្រជុំជាបន្ទាន់ដែលត្រូវដោះស្រាយចំពោះមុខនៅប្រហែលថ្ងៃនេះពួកយើងមិនទាន់បានដោះស្រាយបញ្ហាដែលនៅសល់ទេម្ចាស់ភាគហ៊ុនកំពុងតែរករឿងខ្លាំងណាស់ពីបញ្ហាដែលនៅសល់មិនអីទេលោកប្រធានថ្ងៃស្អែកខ្ញុំចាត់ចែងជាបន្ទាន់លោកប្រធានសង្ឃឹមលើឯងហើយបាទបាទលោកប្រធាន ចិននេះអូនរៀបចំក្នុងឱកាសដែរណានេះបងចាំបាន ទេថាថ្ងៃនេះគឺថ្ងៃពិសេសរបស់ពួកយើងត្រាបៀកម្ពុជារូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យដូចក្រូជួយដល់ការអភិវឌ្ឍពេញលេញរបស់កូនអ្នក ដាស់ស្មារតីនិងអារម្មណ៍ឲ្យភ្លឺស្វាងពេលព្រឹកជាមួយ Nescafe ក្រពះពោះវៀនសុខភាពល្អបណ្ដាលឲ្យមានលក្ខណៈពិសេស7យ៉ាងដូចម៉េចសុភគលគិតថ្មីថ្ងៃពិសេសថ្ងៃពិសេសទៅបងចាំបានទេគឺជាថ្ងៃគ្រូអាពាហ៍ពិពាហ៍គម្រប់2ឆ្នាំរបស់ពួកយើងណាហើយក៏ជាថ្ងៃគូកណាត់របស់អូនដែរអូនក៏បានរៀបចំវាជាមួយគ្នាតែម្ដងទៅ ទោះបីជាតូចតាចបន្តិចមែនប៉ុន្តែ គឺវាមានអត្ថន័យខ្លាំងណាស់ចំពោះពួកយើងទាំងពីរនាក់ហើយនេះអូនបានត្រៀមម្ហូបដែលបងចូលចិត្តជាពិសេសគឺមានស្រាក្រហមទៀតផង បងមកពីហត់ហើយឆាប់អង្គុយចុះមកញ៉ាំជាមួយគ្នាណាមិនបាច់ទេបងមិនឃ្លានទេបងមិនឃ្លានអីទាំងអស់បងហត់ពេញមួយថ្ងៃហើយថ្ងៃនេះហត់តែការងារខាងក្រៅហត់តែការងារខាងក្នុងបងចង់សម្រាប់តែអូន រៀបចំសម្រាប់ឲ្យបងភាពអាណាបងមកតែការថ្ងៃនេះទេបងអត់មានអារម្មណ៍បងហត់ណាស់បងចង់សម្រាកបងមកពីហត់គឺបែបនេះហើយអូនបានរៀបចំឡើងដើម្បីឲ្យបងមានកម្លាំងពេលដែលបងមកដល់ឃើញអូនរៀបចំបែបនេះទោះបីជាវាមិនធំដុំប៉ុន្តែវាមានអត្ថន័យខ្លាំងណាស់ចំពោះអូនហើយអូនក៏ចង់ប្រាប់រឿងក្នុងចិត្តអូនតើឲ្យបងដឹងដែរថាអូនចង់មានឱកាសបែបនេះជាមួយបងរហូត ទោះបីជាពួកយើងមិនទាន់មានអីតាមតែចិត្តពួកយើងចង់បានក៏ដោយចុះប៉ុន្តែអូនសប្បាយចិត្តដែលអូនមានបងនៅក្បែរអូនសូមបងណា ថ្ងៃនេះបងកំដរអូនបន្តិចក៏បានដែរព្រោះអូនរងចាំថ្ងៃនេះយូរហើយអូនចង់ឲ្យពួកយើងនៅជាមួយគ្នាក្នុងឱកាសពិសេសបែបនេះបងប្រាប់អូនច្រើនដងហើយមែនទេថាអ្វីដែលបងមិនចង់ឃើញសូមកុំឲ្យបងឃើញប៉ុន្តែឯងមិនស្ដាប់បងសោះណារៀបចំរបស់អញ្ចឹង គិតថាបងសម្រេចចិត្តហ៎ណាបងហត់បងហត់នឹងការងារបងចង់សម្រាប់បងតែការសម្រាប់អូនឯងរៀបចំចឹងគិតថាបងសម្រេចចិត្តហ៎ណាអូនអូនសុំតោះបងនៅធ្វើឲ្យបងខឹងអូនមិននឹកស្មានថាអូនរៀបចំវាឡើងធ្វើឲ្យបងមិនពេញចិត្តបែបនេះសោះអូនសុំតោះមានកើ ចាំស្អែកចំខមកមិនបានទេដឹងអត់តែពេលនេះគេទៅការសុវ័យអត់ទៅបានពួកយើងខំមកពីកម្មវិធីពេទ្យលោកឈ្មោះណារិនជាស្វាមីរបស់អ្នកជំងឺឈ្មោះអាម៉ានីតាត្រូវទេត្រូវហើយខ្ញុំជាស្វាមីរបស់នាង ហើយមានកាយគឺនៅពេលនេះលោកត្រូវពន្យល់ស្មារតីហើយស្រាប់ខ្ញុំណាប្រពន្ធរបស់លោកមានជំងឺមហារីកគ្រាប់ឈាមដោយសារតែអ្នកជំងឺ បានទុកវាដល់ដំណាក់កាលចុងក្រោយ ពេលនេះមិនអាចជួយសង្គ្រោះបានទេ នាងនៅសល់តែរហ័មចុងក្រោយតែប៉ុណ្ណោះ 奥蒂，奥蒂。 បងសុំទោសដែលបងមិនយល់ពីអារម្មណ៍របស់អូននីតាអូនកុំទៅចោលបងណាក្បោយបងនៅម្នាក់ឯងណានីតានីតាអូននឹងលូនឡើងនីតាអូនស្លាប់បងលើទេនីតាអូននិយាយរបស់វិញមកនីតាអូននីតា បងលែងទៅណាចាអូនទៀតហើយអូនចង់ធ្វើអីក៏បងកំណត់អូនគ្រប់ពេលទាំងអស់នេះថាអូននឹងលួឡើងអូននេះថាលើបងនិយាយទេបងមិនដឹងថាអូនលាក់បាំងនឹងបងធ្វើនេះសោះបងមិនអាយរស់នៅម្នាក់ឯងបានទេថ្ងៃនេះគឺជាបំណងរបស់អូន តែបងមិនបាននៅក្បែរអូនឲ្យបងសុំទោសឲ្យបងសុំទោសជីវិតបងមិនអាចរស់នៅខ្វះអូនបានឡើយឌីតាអូនដឹងខ្លួនឡើងឌីតាឌីតាអូន ខានមែនគ្មានតែគេរវល់ការងាររបស់គេទេងាកខមកងាកខមកសួរច្រើនច្រើនអូនផាត់មុខទៅផ្លែទេបងតិចទៀតហើយណាអូននេះឯងផាត់មុខទៅធ្វើការឬក៏ផាត់មុខទៅចូលរួមកម្មវិធីនេះយកចិត្តទុកដាក់នឹងខ្លួនឯងខ្លះទៅជីវិតមានន័យអូនឃើញបងហត់នឹងការងារគួរតែយកពេលរំហាយខ្លួនឯងខ្លះទៅណាបងខំមកថ្ងៃនេះ គឺដើម្បីគ្រួសាររបស់យើងតែថ្ងៃមុខបងមិនចង់ឲ្យពួកយើងទាំងពីរនេះរស់នៅតែប៉ុណ្្នឹងនោះទេបងញ៉ាំទឹកសិនឲ្យអូនយកឲ្យបងប្រាប់អូនច្រើនដងហើយ អ្វីដែលបងមិនចង់ឃើញសុំកុំឲ្យបងឃើញប៉ុន្តែឯងមិនស្ដាប់បងសោះណាមានកងលោកខ្ពងខ្ពងវែកញើក្តីស្រលាញ់ពីជើងមេងបណ្ដោយឲ្យលុយបងដឹងម្នាក់ឯងបងលែងបានឃើញមកអូនជ្រៀងរហូតហើយព្រោះបងគឺជាមនុស្សមិនល្អណាស់អូន ទោះបីជាអូនខំប្រឹងញញឹមដាក់បងយ៉ាងណាក៏ដោយខំបងមិនយល់ន័យនេះដែរពេលនេះអ្វីអ្វីមិនអាចត្រឡប់មកក្រោយវិញបានឡើយទោះបីជាបងសុំទូអូន1000ដង1លានដងក៏បងមិនអាចយកអូនមកវិញបានដែរ មួយដែលយើងឃើញរាល់ថ្ងៃ មិនមែនមានន័យថាស្នាមញញឹមដែលបង្ហាញពីអារម្មណ៍រីករាយគ្រប់ពេលនោះទេ មនុស្សពេលបាត់បង់របស់ជាទីស្រឡាញ់គឺតែតែស្ដាយក្រោយតែពេលដែលមាននៅក្បែរខ្លួនមិនដែលខ្វល់ខ្វាយយកចិត្តទុកដាក់ថែរក្សាមនុស្សដែលខ្លួនស្រឡាញ់ធ្វើឲ្យបាត់បង់ស្នាមញញឹមដែលតែងតែមាននៅជាមួយខ្លួនរាល់ថ្ងៃចុងក្រោយសល់នៅភាពឈឺចាប់ដែលមិនអាចទាញត្រឡប់ក្រោយវិញបានខ្ញុំមើលរំលងដំឡៃអ្នក